មកសារ៉ាទី39នឹងចប់អឺមកចំណុចមកត្រូវទឹកអំពីយូណូវានោះគឺបញ្ចេញទឹកតាម أخي بسم الله الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي أما بعد يوم كتاب الطهارة ចឹងថ្ងៃនេះគឺយើងបន្តមេរៀនរបស់យើងនៅក្នុងគីតាបតហារ៉ាដែលយើងបាន សិក្សាកន្លងមកតកតងទៅនឹងវុឌូការយកទឹកសម្បោះយ៉ាងហើយនឹងការខូចទឹកសម្បោះយ៉ាងរបស់យើងនៅថ្ងៃនេះគឺយើងបន្តមេរៀនរបស់យើងទៀតនៅទំព័រទី19គឺនិយាយពីចម្ពោះឬក៏បាបម៉ាយូយ៉ាបុលហ្គុសវ៉ាស៊ីហ្វាទូហ៊ូបាបយើងនិយាយអំពីចម្ពោះអ្វីដែលវ៉ាជិបងូតទឹកនិងរបៀបរបស់វាអញ្ចឹងនៅក្នុងរីត្រៃនេះគឺយើងចាប់ដើមអំពី Hadas ធំពីមុនគឺយើងនិយាយអំពី Hadas តូចមានន័យថាអ្វីដែល ចាំបាច់ត្រូវងូតទឹកត្រូវយកទឹកសម្បោះយ៉ាង ហើយនៅប្រការខូចទឹកសម្បោះយ៉ាងតើពីការរុំតើពីការប៉ងសំងអីជូរលើស្បែកជើងយើងសរសើរហើយអញ្ចឹងទាំងអស់ហ្នឹងគឺជាការបញ្សម្អាតឬក៏ជំរះអំពី hadas តូចយើងហៅថា hadas តូចណាដែលមានបាត់ដៃបាត់ជើងអញ្ចឹងនៅក្នុងយប់នេះគឺយើងចាប់ដើមសម្អាតអំពី hadas ធំ hadas ធំនេះគឺ ការសម្អាតវាដោយការងូតទឹកអញ្ចឹងការងូតទឹកនៅទីនេះមិនមែនសំដៅទៅលើការងូតទឹករបស់យើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះទេគឺសំដៅទៅលើការងូតទឹកដែលវ៉ាជីបការងូតទឹកដែលចាំបាច់ដើម្បីសម្អាត រាងកាយរបស់យើង សម្អាតហាដាសរបស់យើង ដើម្បី ធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអញ្ចឹងការងូតទឹកនេះគឺជាអ៊ីបាដាតមួយផងដែរហើយដែលយើងទាំងអស់គ្នាត្រូវតែចេះត្រូវតែដឹងអញ្ចឹងប្រការដែលយើងងូតទឹក គឺមានមូលហេតុរបស់វាណាវ៉ាយិបត្រូវងូតទឹកណាមានមូលហេតុរបស់វា ទី1គេថាម៉េចយុនុបណាទី1គេឲ្យឈ្មោះថាយុនុបអញ្ចឹងយុនុបនេះវាមានអីខ្លះណាយុនុបវាមាន ទី1កហើយនិងខណាយុនុបនេះគឺអឺចេញទៅកាមទៅកាមរបស់មនុស្សប្រុស ចេញមកដោយមូលហេតុដោយមូលហេតុអីគេអឺអឺអីគេរោមរៈឬក៏ផ្សេងពីនេះផ្សេងពីនេះមានន័យថាម៉េចអឺដូចជាយុវជនដេកយុសពណាដេកយុសពអីចេញអាហ្នឹងក៏មានជំនុបដែរណាឬក៏ដោយកាយវិការផ្សេងផ្សេងណានិយាយរួមគឺចេញមកគឺអាហ្នឹងគេហៅថាមានជំនុបយ៉ាមានជំនុបអញ្ចឹងការចេញនេះគឺ អឺដោយដោយម៉េចទៅដល់ហ្វុកដោយការនៅក្នុងការលះលែងរបស់ឧលមាមួយចំនួនការចាញ់នេះដោយដោយហៅបាញ់ចេញជាមួយនឹងមានអារម្មណ៍ស្រួលបើសិនជាចេញដោយហេដូចជាឈឺអីដេកអញ្ចឹងមកចេញលក្ខណៈខ្លាហ្នឹងអាហ្នឹងអត់ងូតទឹកទេចឹងថាពេលខ្លះណាអ្នកជំងឺឈឺអញ្ចឹងទៅចេញហេអញ្ចឹងទៅ ប៉ុន្តែអាចចេញលក្ខណៈដែល ជាធម្មជាតិរបស់វាដោយមានអារម្មណ៍ទួលហើយមានមូលហេតុឬក៏ដោយមូលហេតុអីក៏ដោយ គឺអាហ្នឹងគេហៅថាយុនុបចាំបាច់ត្រូវពុទ្ធិកអញ្ចឹងលក្ខណៈនេះអឺនៅក្នុងអល់កុរអានដែលអល់ឡោះសុបហានតាឡាបានមានបន្ទូលថាវាអ៊ីនគុនទុមយុនុបានហ្វាតាហារូប្រសិនបើអ្នកទាំងអស់គ្នាមានយុនុបត្រូវសម្អាតអញ្ចឹងអាយុនុបនេះគឺអឺ យូណូបនេះចេញទៅកាមនឹងឯងណាឬមួយក៏លក្ខណៈទី2គេឲ្យឈ្មោះថាម៉េចការជួបគ្នារវាង ខតាន2ពលគឺប៉ះគ្នារវាងប្រដាប់ភេទប្រុសនិងប្រដាប់ភេទស្រីអញ្ចឹងឯនេះគឺយើងយើងនិយាយពីការមួយទឹកណាណាអានេះយើងនិយាយអេសបានតិចអឺថាចឹងក៏បានដែរប៉ុន្តែអាហ្នឹងយើងយើងត្រូវដឹងណាចាដល់ស៊ីចម្រូវប៉ះគ្នារវាងប្រដាប់ភេទផុសប្រដាប់ភេទប្រុសហើយនិងប្រដាប់ភេទ ស្អីដែលដែលដែលគេហៅថា iltiqa al khitanain អឺខតាន2ខតាន2មានន័យថាម៉េចប្រុសក៏ខតានស្រីក៏ខតានណាខតានស្រីខតានប្រុសប៉ះគ្នាពីរហ្នឹងប៉ះគ្នាគឺត្រូវគេហៅថាមានយនុបហើយបើយើងងុតទឹកហើយនៅគាត់ទៅប៉ះគ្នាណាអឺទោះបីជាមានចេញទៅកាមឬអត់ចេញក៏ដោយណាអញ្ចឹងកន្លែងនេះអឺយើងនិយាយ ជាភាសាសាមញ្ញរបស់យើងខ្មែរថាអឺរួមរៈបានសម្រេចក៏ដោយមិនបានសម្រេចក៏ដោយគឺបើយកទៅងូតទឹកបើយកទៅងូតទឹកហើយប៉ះនេះកម្រិតប៉ះនេះគឺអឺប៉ុន្មានជួនកាលអ្នកខ្លះគេថាអឺអត់តន់បានមានចេញអីចឹងអត់អត់ទួនលុតទឹកអីចឹងណា តាមពិតផន15គឺមុតទឹកហើយយ៉ាអ៊ីដាលតកលខិតាណានីអូអ៊ីដាលខតាអ៊ីដាអ៊ីដាអ៊ីលតកអ៊ីដាលតកលខិតាណានីវ៉ាយបលហ្គុសនៅពេលដែលខតានពីរនឹងប៉ះគ្នាគឺវ៉ាយបដល់មុតទឹកណាហើយមានកម្រិតប៉ះប៉ុន្មានសួរថាប៉ះប៉ុន្មាននិយាយអស់ទៅគឺអឺហាវសាណាហៅសាហៅគេអារ៉ាប់ហៅសាក៏អី រឿងផ្លិចប៉ុន្តែចង់ថាក្បាលលិចត្រង់ក្បាលលឹងហ្នឹងអាហ្នឹងបើយកមួយទឹកអត់ចាំបាច់ជ្រៅទេវាស់ក្បាលប៉ុណ្ណឹងអាហ្នឹងបើយកទៅមួយទឹកអញ្ចឹងយើងយើងដឹងណាទោះបីជាមានចេញទៅកាមក៏ដោយអត់ចេញទៅកាមក៏ដោយអញ្ចឹងអាហ្នឹងប្រុសប្រុសកំឡោះកំឡោះត្រូវដឹងពិសេសអ្នកដែលពេលខ្លះចង់ការយ៉ាងអីអត់តដឹងរឿងថាទៅមួយទឹកយូណប់អីយ៉ាងម៉េចណាអញ្ចឹងហើយបានជាចង់និកាស តកតកកម្មអីតែតែសួរណាតកកម្មសួររកុននិកាសអីហ្នឹងប៉ុន្តែធម្មតាយើងសួររកុននិកាសហ្នឹងអាចអត់ចេះក៏កាសបានហ្នឹងសួរនេះសួរថាបើយប់ងូតទឹកស្អីខ្លះនេះដីពុនកាសហើយរស់នៅដីពុនដែរពេលណាត្រូវងូតទឹក ពេលណាត្រូវអត់ងូតទឹកពេលណាត្រូវសម្អាតអញ្ចឹងណាអាហ្នឹងវាជារឿងចាំបាច់អញ្ចឹងប្រការទី1អាហ្នឹងគេឲ្យឈ្មោះថាយុនុបការពាក់ព័ន្ធចេញទៅការពាក់ព័ន្ធនឹងការរួមភេទហ្នឹងគឺគេឲ្យឈ្មោះថាយុនុប ណាយូណូបហើយយូណូបហ្នឹងវាប្រភេទ Hadas ធំ Hadas ធំហើយទី2អ្វីដែលចាំបាច់ទៅងូតទឹកគឺអឺស្ត្រីមានរដូវមានរដូវឬក៏ nifas nifas ហ្នឹងឈាមពេលសម្រាលអញ្ចឹងស្ត្រីមានរដូវមិនមានរដូវអស់រដូវមានរដូវហើយអស់រដូវបានបានងូតទឹកហើយមាន nifas អស់ nifas បានងូតទឹក ចឹងឈាមរដូវឬក៏ឈាម nifas នេះគឺយើងបានដឹងកន្លងមកហើយដែរដែលអល់ឡោះសុបហានតាឡាប្រានៅក្នុងអល់កុរអាន ولا تقربوهن حتى يطهرن ولا تقربوهن حتى يطهرن កុំឲ្យទៅចិត្តពួកនាងរហូតដល់ពួកនាងស្អាតខ្លួនសិនមានន័យថានៅពេលដែលមានរដូវពេលដែលស្ត្រីមានរដូវនប៊ីថាអល់ឡោះតាឡាហាមកុំឲ្យទៅចិត្តទៅចិត្តកន្លែងហ្នឹងទៀតណាដែលយើងនិយាយទៅបកស្រាយទៀតណា អឺសប្តាហ៍មុនគឺយើងនិយាយពីប៉ះចឹងទេប៉ះស្រីដាច់ទឹកស្បាយយ៉ាងណាចឹងប៉ះកន្លែងហ្នឹងមានន័យពីរួយប៉ះគាត់ថាប៉ះចឹងយកទឹកយ៉ាងអត្ថន័យមួយទៀតប៉ះពាល់សំដៅទៅលើការរួមដំណេកណាចឹងយើងបើយើងមើលហាឌីសណាប៊ីនិងការអនុវត្តរបស់ណាប៊ីណាប៊ីថាប្រពន្ធរបស់គាត់អត់យកទឹកស្បាយយ៉ាងណាប៊ីស្បាយយ៉ាងអីគេអាយសារាវប៉ះជើងណាប៊ីណាប៊ីពងយ៉ាងណាគាត់សយុទ្ធទៅរុញជើងអាយសាចេញឃើញទេ ចឹងកន្លែងហ្នឹងប៉ះដែរប៉ុន្តែនៅវាអត់យកទឹកសម្អល់យ៉ាងចឹងយើងនិយាយថាអានៃប៉ះគ្រាន់តែប៉ះកន្លែងហ្នឹងគឺមិនមែនសំដៅដំណងអាយ៉ាត់នោះទេចឹងប៉ះសំដៅទៅការរួមលំនេកឥឡូវនេះមានមួយទៀតឯងវឡាតករបុហ៊ុនហត្តាយធុរកុំឲ្យទៅចិត្តកន្លែងហ្នឹងមានន័យថាសតិមានរដូវអត់ឲ្យយើងទៅចិត្តមកអីអត់ឲ្យយើងទៅហូបបាយមិនអីគឺក៏មិនអង្គុយចិត្តគ្នាហូបបាយមួយគ្នាឬដេកចិត្តគ្នាមិនកម្រិតយ៉ាងណាទៅចិត្តកន្លែងនេះគឺសំដៅទៅលើការរួមរែរួមលំនេកអញ្ចឹង ប្តីប្រពន្ធកាលណាស្ត្រីមានរដូវហារ៉ាមហារ៉ាមដេកដូវជាមួយគ្នាហារ៉ាមលែងលះគ្នាលែងលះគ្នាក៏ហារ៉ាមដែរណាយ៉ាអឺគេថាស្ត្រីមានរដូវប៉ុន្តែនៅស្រុកយើងអត់គិតទេខាងនេះព្រោះលែងព្រោះអញ្ចឹងទេតែបើយើងគិតតាមហុកុំការបើស្ត្រីមានរដូវគេឲ្យលែងទេណាគេឲ្យលែងទេនៅពេលចង់លែងលះចាំនេះអត់រដូវហើយងូតទឹកស្អាតហើយ បានលែលះនេះបានឃើញទេហើយបើសិនយើងទៅគេងុតទឹកហើយយើងនៅមួយគ្នាហើយក៏គេអត់តឲ្យលែងលះដែរចាំមានរដូវម្ដងទៀតហើយចាំចាំលែងលះទៀតអាហ្នឹងក្បួនការលែងលះមកវាតែយើងយើងអត់ទេអត់ដឹងហុកុំអីទេអាហ្នឹងអត់បាច់ចាំគិតហុកុំគិតអីតែខឹងច្រឡោតលែងណាអឺអត់មានអត់មានតលាក់របៀបតលាក់បិទអ៊ីសនីអត់គេទេអឺខឹងលែងអាហ្នឹងយើងនិយាយក្រៅស្អីនឹងតិចឥឡូវ វឡាតក្របុហ៊ុនហត្តាយធុរអញ្ចឹងកុំឲ្យទៅចិត្តពួកនាងរហូតដល់ពួកនាងសម្អាតសិនបានទៅបានកន្លែងហ្នឹងគឺងូតទឹកបញ្ជាក់ថាមានរដូវចាំបាច់ត្រូវងូតទឹកហ្វៃដាតតហរណាហ្វាទូហ៊ុនហៃទូអាមរគុមុលឡោះនៅពេលដែលពួកនាងងូតទឹកហើយទៅចោះតាមអ្វីដែលអល់ឡោះតាឡាបានប្រាប់ប្រើអីហ្នឹងទៅចាំទៅចោះចឹងទៅចិត្តឡើយហ្នឹងទៅយ៉ាងម៉េចមិនថាទៅអង្គុយចិត្តឲ្យទៅអង្គុយក្បែរឲ្យទៅដេកក្បែរមែនទេយើងទៅចិត្តឡើយនេះសំដៅទៅលើការរំលាក់ ចឹងនប៊ីសល្លោះអាឡៃសាឡាំឲ្យអនុញ្ញាតអ៊ីស្នូគុលឆៃអ៊ីនអ៊ីលនីកាធ្វើអីធ្វើលើកលែងតែនីកានីកាឥឡូវហ្នឹងគីណាយ៉ានៃធៀបរបស់វាចង់ដល់ទៅលើការរួមចំណែកចឹងធ្វើអីក៏បានដែរបានថាយើងគៀកកគ្នាបានយើងអឺកាន់ដៃគ្នាបានយើងបលែងគ្នាបានធ្វើអីបានទេប៉ុន្តែហាមតែមួយហ្នឹងឯងហាមតែមួយហ្នឹងទេយ៉ាអាហ្នឹងកុំឲ្យតែចិត្តឡើងហ្នឹងគឺមានអញ្ចឹង ចឹងអានោះអាយ៉ាត់កូរ៉ានភាសាអារ៉ាប់ក៏ដូចភាសាខ្មែរយ៉ាងដែរវាមានអាភាសាចំវាមានអាន័យធៀបរបស់វាចឹងណាវាមានអាន័យចំន័យធៀបរបស់វាហើយយើងដឹងតាមរយៈអីភាសាអារ៉ាប់នេះយើងដឹងតាមរយៈណាប៊ីគេគាត់ទទួលវ៉ាហ៊ីមកគាត់បកស្រាយយ៉ាងម៉េចគាត់ធ្វើយ៉ាងម៉េចគាត់អនុវត្តយ៉ាងម៉េចហើយសាហាបាត់ដែលនៅទទួលការបង្រៀនពីណាប៊ីស្ដាប់ណាប៊ីព្រឹកងាយយប់ឯហ្នឹងតើគាត់យល់យ៉ាងម៉េចពួកគាត់ប្រាប់មកគេកត់ត្រាទុកនៅក្នុងគីតាគេហៅថាតាប់ស៊ីតការបកស្រាយអាយ៉ាត់អល់កូរ៉ានហើយយើងយល់ទៅតាមសម្ដីរបស់ពួកគាត់ហ្នឹង ចឹងអាហ្នឹងហើយបានយើងយល់នៅអាយ៉ាត់កូរ៉ានរបស់អល់ឡោះស៊ុបហានូតាឡាបានអញ្ចឹងបញ្ជាក់ឃើញថានៅក្នុងអាយ៉ាត់នេះគឺមានរដូវគឺចាំបាច់ត្រូវតែងូតទឹកអឺក៏ដូចគ្នានេះដែរ nifas សម្រាលសម្រាលកូនអឺស្ត្រីសម្រាលគឺមានធ្លាក់ឈាមអញ្ចឹងអឺ nifas នេះគឺយើងបានអឺនិយាយរួចហើយណោះនៅមេរៀននេះរបស់យើងគឺ អឺអស់ឈាមងូតទឹករបស់យ៉ាងហើយករណីអស់សូមសូមរំលឹកម្ដងទៀតព្រោះខ្លាចខ្លាចតែភ្លេចចឹងណាអឺដោយសារដល់សក់របស់យើងអាម៉ាល់របស់មីមីហ្នឹងសម្រាប់រួច40ថ្ងៃបានមួយទឹកចឹងហ៎បាទ40ថ្ងៃបានមួយទឹកអីឡងចាចុះមុនហ្នឹងមួយទឹកអត់ហ៎អត់មួយទឹកអត់ឲ្យកក់អត់ឲ្យកក់សក់ចា ចឹងចាងូតទឹកដែលដែលសម្រាប់អ្នកសម្រាហ្នឹងងូតអស់ឈាមហ្នឹងបានថាអស់រដូវអស់រដូវអស់ឈាម nifas ងូតទឹកសម្អាតសម្បោះយ៉ាងបួសអីតាមហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺនិយាយថាពេលវេលានៃការធ្លាក់ឈាមរបស់ស្ត្រីពេលសម្រាលហ្នឹងវាមានភាពខុសគ្នាទៅតាមមនុស្សទៅតាមភេទមនុស្សនិងសុខភាព វាមាន30ថ្ងៃមាន40ថ្ងៃមាន10ថ្ងៃកន្លះខែអញ្ចឹងទៅហើយសម័យឥឡូវវាអាចឆាប់អញ្ចឹងទៅដោយសារមានចាក់ឆ្នាំចាក់អីអញ្ចឹង អញ្ចឹងជាក់ស្ដែងពេលអស់គឺងូតទឹកសម្បោះយ៉ាងទោះបីជាមុនដល់40ថ្ងៃក៏ដោយមុនដល់ថ្ងៃមុនដល់40ថ្ងៃក៏ដោយហើយគាត់ថាគេនិយាយនឹង40ថ្ងៃនេះគឺថាយ៉ាងយូរបំផុតគឺ40ថ្ងៃយ៉ាងយូរបំផុតគឺ40ថ្ងៃគឺអស់ហើយអញ្ចឹងការបើអឺហួសពី40ថ្ងៃគេគេជុំហៅថាឈាម reverse ទៅបន្តឈាមឈាមជំងឺហៅ istihata ឈាមជំងឺអីវិញ ទៅការជាបាលហើយនឹងហុកុមរបស់វាទៅសម្បាញ់អាធម្មតាអញ្ចឹងមានន័យថាចំពោះស្ត្រីដែលសម្រាលរួចគឺមើលថាពេលដែលអស់ឈាមបើសិនជាគាត់20ថ្ងៃអស់ក៏គាត់ទៅងូតទឹកហើយសម្បាយ៉ាងអត់ចាំ40ថ្ងៃណាបើគាត់30ថ្ងៃអស់គឺងូតទឹកហើយសម្បាយ៉ាងអត់ចាំ40ថ្ងៃទេពីព្រោះឡានតួព័ត៌មានមិនខ្លះគាត់ចាំ40ថ្ងៃអត់តដល់ថ្ងៃ40ថ្ងៃហ្នឹងគាត់ថាអញអត់តដល់ថ្ងៃអត់តដល់40ថ្ងៃហ្នឹង ញ៉ាំងហើយណាសំខាន់40មិន40ឲ្យដល់អស់មើលលើជាក់ស្ដែងអស់ពេលណាគឺងូតទឹកសម្ហាងពេលហ្នឹងណាអត់ចាំ40ថ្ងៃទេអាហ្នឹងយើង ប្រុសប្រុសត្រូវដឹងដែរខ្លាចពុនកិច្ចបានហើយជិលយ៉ាងកប់អឺឥឡូវតទៀតទី3ស្លាប់ស្លាប់ត្រូវងូតទឹកដែរក្រៅពីអ្នកស្លាប់សាហីតស្អីគេមិនស្លាប់សាហីតយើងនិយាយខែមិញស្លាប់សែនស្លាប់សាហីតស្លាប់នៅក្នុង ការធ្វើសង្គ្រាមសមរភូមិក្នុងផ្លូវរបស់អល់ឡោះសុបហានហ៊ូវតាអាឡាអញ្ចឹងស្លាប់ក្រៅពីស្លាប់សាហ៊ីតគឺវាយកទៅងូតទឹកប៉ុន្តែងូតទឹកកន្លែងហ្នឹងសួរយ៉ាងម៉េចធម្មតាយើងងូតយើងលាងដើម្បីសម្អាតសួរថាអ្នកស្លាប់ណាជីសឬក៏យ៉ាងម៉េចអានេះគឺជាកតបកិច្ចដែលអល់ឡោះតាឡាប្រើជាលក្ខណៈអ៊ីបាដាតអញ្ចឹងអ្នកអ៊ីស្លាមនៅពេលដែលស្លាប់ គេតម្រូវឲ្យងូតទឹកតែមិនមែនវ៉ាយិបលើអ្នកដែលស្លាប់ហ្នឹងទេទោះស្លាប់ងូតទឹកមិនកើតគឺកតាបកិច្ចដែលវ៉ាយិបហ្នឹងគឺអ្នកដែលរស់ត្រូវងូតទឹកឲ្យគាត់ហើយវាជាហ្វារឌូគីហ្វាយ៉ាហ្វារឌូគីហ្វាយ៉ានេះមានន័យថាអឺមានអ្នកធ្វើគឺគ្រប់គ្រាន់ទាំងអស់គ្នាបើសិនអត់ធ្វើទេបាបកម្មលោសាទាំងអស់គ្នាហើយលោសាហ្នឹងខ្លាំងតិចអីវាអាស្រ័យទៅលើតួនាទីអ្នកដែលមានតួនាទីហើយកិច្ចអានឹងទៅសាខ្លាំងជាងគេ វាអាចមានទូរទីវាថយតាមទាំងថយតាមនឹងទៅប៉ុន្តែទូសាទាំងអស់គ្នាអញ្ចឹង fardu kifaya ទៅងូតទឹកពីព្រោះនប៊ីសល្លោះអាឡៃស្លាមប្រើឲ្យបញ្ចុះសពណាអឺយើងនិយាយថាស្លាប់ក្រៅពីស្លាប់សាហីតក្នុងសមរភូមិគឺត្រូវងូតទឹករីឯអ្នកដែលស្លាប់នៅក្នុងសមរភូមិអ៊ីស្លាមដោយស៊ូហាដាអ៊ូហ៊ុតអីជាដើមគឺនប៊ីសល្លោះអាឡៃស្លាមប្រើឲ្យបញ្ចុះទាំងសម្លៀកបំពាក់ ណាទាំងសម្លៀកបំពាក់របស់ពួកគេដោយអត់ចាំបាច់ងូតទឹកឬក៏កាហ្វាន់អញ្ចឹងអាវសង្គ្រាមអាវក្រៅប្រយុទ្ធអីមិនអញ្ចឹងស្លាប់អញ្ចឹងដាក់ដៃនឹងអញ្ចឹងណាអញ្ចឹងហើយបាទយើងនិយាយនៅក្នុងបបណាយីថាម៉េចអ៊ូឡាម៉ាអឺមួយចំនួនកាត់ថាឈាមអ្នកដែលសាប់ហ្នឹងចៃហ្នឹងអត់ណាយីទេឈាមហ្នឹងភាសាណាប៊ីអត់ឲ្យងូតទឹកឲ្យកាហ្វាន់ដាក់នឹងអញ្ចឹងអញ្ចឹងអត់ឈាមអត់ណាយីបាទណាយីត្រូវលាងហ្នឹង ដល់យើងដួលម៉ូតូអីនេះគ្រោះថ្នាក់ចរាចរណ៍នេះលៀងហើយលៀងទៀតលៀងហើយលៀងទៀតអញ្ចឹងពេលទៅយើងជិះវិញអាហ្នឹងជាទស្សនៈមួយដែរយ៉ាទស្សនៈមួយដែរអញ្ចឹងកន្លែងនេះគឺចង់បញ្ជាក់អំពីបាបងូតទឹករបស់យើងគ្រាន់តែថាអ្នកដែលស្លាប់នឹងចាំបាច់ត្រូវងូតទឹកឲ្យណាលើកលែងតែអ្នកដែលស្លាប់នៅក្នុងការធ្វើសង្គ្រាមសាប៊ីឡាតែប៉ុណ្ណោះណាដល់ហើយអ្នកដែលងូតទឹកឲ្យប្រយ័ត្នហ្នឹង ងូតទឹកឬក៏អត់អញ្ចឹងណានេះគេឡាអ៊ូឡាម៉ាមួយចំនួនគេថាអ្នកដែលងូតទឹកឲ្យម្យ៉ាងទៅងូតទឹកដែរឃើញទេព្រោះនៅវិថាມັນក៏សាឡាមៃតានពលយ៉ាងតាស៊ីលអ្នកណាឲ្យងូតទឹកឲ្យម្យ៉ាងឲ្យងូតទឹកខ្លួនឯងដែរទៅណាដោយនៅក្នុងបាបយកទឹកស្បាយយ៉ាងដែរអ្នកដែលងូតទឹកឲ្យម្យ៉ាងទៅយកទឹកស្បាយយ៉ាងសាថ្មីម៉ានិកមិនម៉ានិកតាសាឡាពលយ៉ាងតាស៊ីលអ្នកណាឲ្យងូតទឹកឲ្យម្យ៉ាងឲ្យងូតទឹកវ៉ាមិនហាមលហ៊ូវ៉ាលយតាវ៉ាដណាហាឌីតតទៀតថាអ្នកដែល សែងឲ្យយកទឹកសម្បោះយ៉ាងអញ្ចឹងនៅក្នុងនេះគឺយើងបានបកស្រាយថាការបញ្ជារបស់នប៊ីនេះក្នុងលក្ខណៈសុណាត់អញ្ចឹងអ្នកដែលងូតទឹកឲ្យហ្នឹងសុណាត់ងូតទឹកណាសុណាត់ឲ្យឲ្យងូតទឹកខ្លួនឯងណាអញ្ចឹងប្រើនេះគឺអ៊ីស្ទីហបាបសុណាត់ទេបានន័យថាបើយើងងូតទឹកឲ្យមានយើងសុណាត់ងូតទឹកបើយើងល្អងូតទឹកខ្លួនឯងទៅហើយបើអ្នកដែលសែកឬក៏ងូតទឹកឲ្យមាន ត្រូវយកទឹកស្វាយយ៉ាងសុណាត់យកទឹកស្វាយយ៉ាងដែរមុនឬក៏ក្រោយក្រោយក្រោយមួយទឹកអស់មួយយ៉ាងហើយសុណាត់មួយទឹកខ្លួនឯងសុណាត់មួយទឹកខ្លួនឯងហើយប្រយ័ត្នទៅដល់កង្កោដាក់ដីហើយយកទឹកស្វាយយ៉ាងយកទឹកស្វាយយ៉ាងចាអានោះសុណាត់ទេតើសួរថាចុះបើយកអត់ងូតទឹកបើយើងអត់ហ្នឹងក៏អត់អីដែរអត់បញ្ហាទេអញ្ចឹងណាវាអត់មានបញ្ហាទេអានឹងយោងតាមហាឌីស ដែលនប៊ីបញ្ជាហ្នឹងគឺចង់បញ្ជាក់ថាប្រើក្នុងលក្ខណៈសុណាត់មិនមែនវាយិបទេ ព្រោះបើយើងពិនិត្យមើលអ៊ូស៊ូលណាអ៊ូស៊ូលឯហ្នឹងដើមហេតុអឌីឡាផតតាមអស់ហ្នឹងទៅគឺវាអត់មានបញ្ជាក់ថាអ្នកដែលងូតទឹកឲ្យញ៉ាត់ត្រូវដាច់ទឹកយ៉ាងទៅងូតទឹកអីទេដូចយើងនិយាយពីខាងដើមថាអ្នកដែលងូតទឹកបើសិនជាប៉ះប្រដាប់ភេទឬក៏លាប៉ះហ្នឹងដែរដល់ដៃផ្ទាល់អត់មានអីទេអាហ្នឹងត្រូវយកទឹកយ៉ាងដាច់ទឹកយ៉ាងហីបើសិនគាត់មានទឹកសម្បាយហ្នឹងគាត់ដាច់ទឹកយ៉ាងហីហើយបើសិនជាអត់ទេគាត់តែស្រោចស្រោចមានអីទៅដាច់ទឹកយ៉ាងអាហ្នឹងអត់ទេហើយបើសុណាត់យកទៀតទៅអូខេ ចានេះប្រការទៅងូតទឹកអឺទី4អ្នកកាហ្វៀតចូលអ៊ីស្លាមណានមូស្លីមអ្នកដែលមិនមែនអ៊ីស្លាមមិនថាឡើយយូហូឌីនស្រនីក្រៅពីអ៊ីស្លាមហើយគាត់បានចូលអ៊ីស្លាមគឺតម្រូវឲ្យគាត់ងូតទឹកណាតម្រូវឲ្យគាត់ងូតទឹកអាហ្នឹងងូតទឹកចូលអ៊ីស្លាមអញ្ចឹងដោយសារអ៊ីស្លាមនេះចូលមកជ្រះស្អាតជ្រះខាងក្នុងជ្រះណាបើជ្រះអំពីឈរិក ណាឯទាំងអស់ដើម្បីជឿអល់ឡោះសុបតាឡាយកអ៊ីស្លាមជាសាសនាអញ្ចឹងអ៊ីស្លាមតម្រូវឲ្យងុតទឹងទៀតដើម្បីជំរះណាជីសឬក៏អីប្លាក់លោកពីដើមមកគឺជំរះទាំងបាបកម្មទាំងក្នុងទាំងក្រៅទាំងអស់ចូលអ៊ីស្លាមគឺស្អាតដូចគេហៅដែរគេសម្រាប់ពីផ្ទៃពុំដែរអត់មានបាបកម្មអីទាំងអស់គឺអ្វីអ្វីចាប់ដើមសារជាថ្មីណាពីមុនស៊ីផឹកកាប់ចាក់អីទៅយើងអត់ដឹងណាទោសដុនយ៉ាអី ជាប់វឹកជាប់គុកជាប់ចង្វាក់ហ្នឹងដោះស្រាយខ្លួនហើយតែចាប់វាចូលអ៊ីស្លាមមកគឺអត់មានទេបើប្រកាន់ពីមុនមកគឺអត់មានគិតទៀតទេចាប់ដើមសាថ្មីដូចមនុស្សទៅសម្រាលមកចឹងគេថាអត់មានបើប្រកាន់អីណាចេះស្អាតពេលអស្ហាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះណាអស់ណាជួសអល់ឡោះតាឡាជំនួសបាបកម្មទាំងអស់ហើយយើងងូតទឹកសម្អាតអីចឹងទៅហើយតមកគឺចាប់ដើមសាថ្មីចាប់ដើមធ្វើទៅបានចា អ៊ីស្លាមចូលកាហ្វេអើអ៊ីស្លាមចូលកាហ្វេកាហ្វេចូលអ៊ីស្លាមណាចឹងទាំងអស់នេះគឺអល់ឡោះសុបតាឡាបានមានបន្ទូលថាវេអ៊ីនគុនទុំយូនូបានហ្វាតហារូដែលយើងលើកឡើងខាងដើមនេះប្រសិនបើអ្នកមានយូនូបឲ្យសម្អាតហើយបើមានឈាមនីហ្វាសម្រាលឬក៏មានរដូវឲ្យសម្អាតទៀតនៅក្នុងអាយ៉ាត់កូរ៉ានសូរ៉ាបាការ៉ាអាយ៉ាត់ទី222វ៉ាឡាតករប៊ូហ៊ុនហាត់តាយ៉ាធុរណាហ្វាអ៊ីដាតតហារណាហ្វាតូហ៊ុនណាមីនហៃស៊ូ អាម៉ារ៉ាគុមុលឡោះជួពួកអ្នកកុំទៅចិត្តពួកនាង ពួកគឺស្ត្រីដែលកំពុងមានរដូវហ្នឹងរហូតដល់តែពួកនាងចេះស្អាតសិននៅពេលដែលពួកនាងចេះស្អាតហើយជួពួកអ្នកទៅកាន់ពួកនាងតាមតែអល់ឡោះតាឡាបង្កប់ពួកអ្នកចោះណាពួកគឺពេលដែលពួកនាងបានងូតទឹកស្អាតខ្លួនសិនមានថាអស់ហើយទៅណាគឺអស់ហើយងូតទឹកហើយសិនងូតទឹកសិនអឺអស់ហើយអត់តងូតទឹកងែគេសួរថាអស់ហើយអត់តងូតទឹកហើយក៏នៅមួយគ្នា ឥឡូវងូតទឹកណាមុនគឺអញ្ចឹងអស់ហើយអត់តងូតទឹកអស់ហើយមិនក៏មិនងូតដោយសារភាគច្រើនហ្នឹងគឺពជាពេលហ្នឹងគឺអ្នកអត់យ៉ាងអញ្ចឹងណាបើអ្នកយ៉ាងគឺអស់ហើយចង់យ៉ាងងូតទឹកហ៎ចុះដល់អត់យ៉ាងងើយកន្តើយពាក់សិនណាកាត់ហើយកាត់សិនណាដល់ហើយយប់ទៅដេកមួយនេះទៅហើយសួរថាងូតទឹកអីគេមុនយ៉ាអាហ្នឹងវាយ៉ាងដែរ ចឹងចង់និយាយថាប្រទេសអស់ឲ្យមុតទឹកទៅហើយចាំដេកនៅមួយគ្នាហើយបើសិនជាកើតឡើងករណីអញ្ចឹងចង់និយាយថាហើយតែធំផ្ទួនគ្នាអញ្ចឹងណាប្រហែលជាន់ក៏ដោយយើងងូតទឹកតែម្ដងទៅងូតទឹកតែម្ដងទៅបានហើយចាវាករណីមិញកើតឡើងអាប្រច្រាស់ហ្នឹងណាកើតឡើងថាចេះអឺគាត់មានយុនប់ដែលនៅមួយគ្នាហើយស្រាប់តែបន្ទាប់មកគឺគាត់ចាប់ដើមមានរដូវបន្ត ហើយងូតទឹកអត់ការងូតទឹកអត់សាអត់សាមានមានជាមរដូវហើយអញ្ចឹងដល់ពេលអស់គាត់មានអាយុនប់ក៏មានតមកមានរដូវឲ្យមានអញ្ចឹងងូតទឹកណាមុនចាងូតម្ដងហើយហ្នឹងឯងនេតស្អាតហាដាសធំទាំងពីរសតាហាដាសធំគឺងូតទៅស្អាតទាំងអស់ណាងូតទៅគឺជ្រះចេះទាំងពីរយកតែម្ដងអត់ចាំបាច់ងូតទឹកជំនប់មួយសិនចាតោះឲ្យងូតទឹកឯគេមួយទៀតងូតទឹករដូវមួយទៀតអត់ទេម្ដងសម្អាតហាដាសធំ កាន់ដល់ឡោះហើយតែម្ដងយ៉ានប៊ីសល្លោះអាឡៃស្លាមប្រើឲ្យងូតទឹកឲ្យមាយ៉ាត់នប៊ីប្រើឲ្យងូតទឹកឲ្យមាយ៉ាត់ចឹងហើយបើយើងថាអ្នកដែលស្លាប់បើយើងមួយទឹកព្រោះនប៊ីថាអ៊ីកស៊ូលូហ៊ូប៊ីម៉ាអ៊ីនវ៉ាសិត្រិនចូលងូតទឹកឲ្យពួកឲ្យឲ្យឲ្យគាត់ណាអ្នកដែលស្លាប់ទៅធ្វើជីននប៊ីប្រើឲ្យងូតទឹកនិងស្លឹកទឹកស្លឹកពត្រាណាដូចយើងរៀននៅក្នុងបើងូតទឹកប្រយ័ត្នចឹង នប៊ីប្រើឲ្យងូតទឹកឲ្យមាត់នប៊ីប្រើឲ្យកាហ្វាន់ហើយលោកបានណែនាំបានប្រើអ្នកដែលបានចូលឥស្លាមឲ្យងូតទឹកដែរណាចឹងនេះគឺជាអំណោះអំណាងដែលដែលបកស្រាយថាចាំបាច់ត្រូវងូតទឹកតោះឥឡូវគឺយើងចូលដល់ទី40របៀបងូតទឹកយុណប់នេះពីរបៀបតើយុណប់យើងដាក់ចំណងជើងថាយុណប់ តាមពិតយនុបក៏ដោយមេរដូវក៏ដោយនីហ្វាសក៏ដោយងូតទឹកអាដេសធំគឺដូចគ្នាអញ្ចឹងណាតើងូតទឹកយ៉ាងម៉េចរបៀបងូតទឹកគឺមាន2ងូតទី1ងូតមករួយខ្លួន បានថាមួយសាសអត់មានគិតសុនណេះគិតអេមួយមួយសាសម្ដងគឺហក់ទឹកប្រងសើមទាំងអស់រួយខ្លួន ដោយមាននៀតតែម្យ៉ាងអញងូតទឹកសម្អាតអាដេសធំកាន់ណាអល់ឡោះចាក់អសប់ហើយទៅអាហ្នឹងងូតមួយសាសហើយងូតមួយទៀតងូតទៅតាមរបៀប លំដាប់ដោយតាមរបៀបរបបដែលនប៊ីមូហាម៉ាត់សល្លឡោះអាឡៃសាឡាមគាត់បានអនុវត្តហើយគាត់ថាចំបើយើងមិនឃើញនប៊ីងូទឹកយត់ឃើញទេប្រពន្ធរបស់គាត់សម្រាប់តែមកបត់ឡាយបត់ឡាយកម្មវិធីគាត់ធំទៀតយ៉ាចប់ឡើយ5នាទីទៀតដល់ទៅហើយមិញវិញ បាទរបៀបមួយទឹក ដែលនប៊ីសល្លោះអាឡៃសាឡាំធ្វើសួរថាតើនប៊ីងូតទឹកហេតុអីបានយើងដឹងយើងដឹងតាមរយៈការរាយការណ៍របស់ប្រពន្ធរបស់គាត់ប្រពន្ធរបស់គាត់ប្រាប់អញ្ចឹងខ្ញុំសូមបတ် লাই សិនដោយសារតែ page នេះជាប់អឺទូនទូនយើងមានកម្មវិធីធំអញ្ចឹងអនុញ្ញាតឲ្យគាត់ចា